រំជួលចិត្តក្រោយបាត់បង់អ្នកមានគុណទាំងពីរហើយស្រាប់តែ សម្ដេចតេជោបានចេញសារលើកទឹកចិត្តដល់ធារិកាដោយសរសេររៀបរាប់ថាថ្មីថ្មីនេះប្រិយមិត្តប្រកាសជាបានជ្រាប ហើយថាតារាចម្រៀងស្រីកញ្ញាសវត្តីធារិកា ជាមួយក្រុមគ្រួសារបាន ជួបទុកជាទម្ងន់ក្រោយឪពុកម្ដាយរបស់នាង បានលាចាក់លោកនេះទៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នៅស្រុកឆែបខេត្តព្រះវិហារ ដោយឡែកនៅមុននេះបន្តិចក្រោយពេលតារាចម្រៀងសុវត្ថិធារិកាកំពុងតែមានទុកសម្ដេចនាយកហ៊ុនសែនបានលើកទឹកចិត្តដល់សុវត្ថិធារិកា តាមរយៈកេណនីហ៊ុនសែនកម្ពុជាបានលើកទឹកចិត្តដល់សវត្ថិធារិកាបែបនេះថាសូមចូលរួមរំលែកទុកជាមួយចៅស្រីរឹងមាំឡើងចៅ ព្រោះផ្លូវដែលចៅត្រូវធ្វើដំណើរគឺនៅវែងឆ្ងាយទៀតតានឹងយាយយល់ពីទុកសោករបស់ចៅពេលនេះព្រោះថ្មីថ្មីនេះតានឹងយាយក៏ទៅតែបាត់បង់បងប្រុសដែលបែកគ្នាមិនបានលាគ្នានិងនិយាយគ្នាសូម្បីតែមួយម៉ាត់ដោយករណីចៅស្រីដែរសូមបញ្ជាក់ថានាព្រឹកថ្ងៃទី18ខែឧសភាឆ្នាំ2022នេះសម្ដេចកេតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកកបាតក្រហមកម្ពុជា បានចាត់ឯកឧត្តមដួងអេលីតនាយកពិធីការសម្ដេចគតិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកទុកដល់ក្រៀមក្រំនិងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួនព្រមទាំងបច្ច័យ20លានរៀលជូនកញ្ញាសវត្តីធារិកានិងក្រុមគ្រួសារចំពោះមរណភាពលោកឪពុកនិងអ្នកម្ដាយបង្កើត ដែល បានលាចាកលោកនេះទៅកាលពីថ្ងៃអង្គារទី17ខែឧសភាឆ្នាំ2022ដោយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងមរណទុកដ៏ក្តុកក្តួលនេះឯកឧត្តមដួងអេលីតបាន អាននៅសារលិខិតរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៉ុនរនីហ៊ុនសែនចូលរួមសោកស្ដាយនិងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពហើយចំពោះមរណភាពលោកឪពុកអ្នកម្ដាយរបស់កញ្ញាសវណ្ណឌីធីរិកា គឺជាការបាត់បង់នៅ អ្នកមានគុណដ៏ធំធេងបំផុត ប្រកបដោយគុណធម៌ព្រមវិហារធម៌មាន ទឹកចិត្តសន្តោសប្រណី ដែលពេញមួយជីវិតរបស់លោកទាំងពីរបានប្រឹងប្រែងយកអស់កម្លាំងកាយចិត្តថែរក្សាអប់រំផ្ដល់ដំបូន្មានល្អល្អដល់កូនកូននិងក្រុមគ្រួសារឲ្យបានក្លាយជាធនធានមនុស្សដ៏ល្អប្រពៃថ្លៃថ្លាក្នុង សង្គមជាតិដោយពុំអាចបំភ្លេចបាន ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះសម្ដេចកេតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែន និងសហការីទាំងអស់ សូមបួងសួងដល់គុណព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់សូមប្រោសដួងវិញ្ញាណក្ខន្ធលោកឪពុកអ្នកម្ដាយរបស់កញ្ញាសវត្តីធារិកា បានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ